អញ្ចឹងគឺកុំឲ្យអ្នកដតីកំណត់សក់ទុកឲ្យយើងជាចំណុចមួយដែលយើងត្រូវយល់ផងដែរហ្នឹងហើយថាអ្នកដតីកំណត់សក់ទុកឲ្យមិនថារឿងជាមួយអ្នកអតីមានការសរសើរឬការនិន្ទាអីចឹងណាហ្នឹងហើយមានលៀបអត់លៀបមានយោះអត់យោះអីការលើក ការដាក់ហ្នឹងគឺវាតេតួងនឹងអ្នកតីហើយយើងក៏តែសក់ទុកក្នុងចិត្តហ្នឹងវាថាញាប់ញួរហ្នឹងទៅតាមការប្រព្រឹត្តរបស់អ្នកតីពាក្យសម្ដីអីអីអញ្ចឹងហ្នឹងគឺយើងត្រូវមានស្មារតីថាយើងកើតមកជាមនុស្សរិះសាប៉ុនយើងរស់នៅរិះសាប៉ុនយើងហ្នឹងហើយទោះជាថាវាមិនច្រើនអីយ៉ាងម៉េច ប៉ុន្តែយើងមិនមែនរស់នៅដោយសារបុណ្យអ្នករតីសម្បត្តិសេដ្ឋីអ្នករតីអីណាអ្នករតីរស់មួយថ្ងៃបាន10000ដុល្លារយើងបាន10000រៀលប៉ុន្តែយើងក៏មើងងាយអា10000រៀលយើងហ្នឹងព្រោះយើងរស់ដោយសារ10000រៀលយើងហ្នឹងហ្នឹងហើយមិនមែនរស់ដោយសារ10000ដុល្លារ10000ដុល្លារបើអ្នករតីនៅតែហ្នឹងហើយ មេដាបិតាយើងក្រមែនប៉ុន្តែយើងរស់រក្សាគាត់គាត់ចាំបីបាច់មើលថែបាក់អំបិនអីសពគ្រប់ហ្នឹងអ្នកមានគុណរបស់យើងហ្នឹងហ្នឹងឯងទៅមើលងាយតែគាត់ក្រអីទៅអបអរជាមួយមហាសិទ្ធិអីណាគាត់មិនមែនបានមកចិនយើងផងហ្នឹងហ្នឹងហើយហ្នឹងគ្រាន់តែលើកជាឧទាហរណ៍ហើយដើម្បីអឺ មកបញ្ជាក់នៅក្នុងរឿងដែលថាយើងអាស្រ័យអ្វីអ្វីដែលជាស្មារតីរបស់យើងសមត្ថភាពរបស់យើងបនរបស់យើងនេះឬត្រូវឲ្យកម្លាំងចិត្តខ្លួនយើងកុំឲ្យមើងងាយខ្លួនឯងហើយចេះតែងើយមើលទៅឃើញអ្នករតីអីអីហ្នឹងឯងយើងត្រូវសក់ចិត្តជាមួយនឹងអ្វីដែលយើងមានហ្នឹងហ្នឹងឯងសមត្ថភាពរបស់យើង ប៉ុណ្ណាហ្នឹងឯងដែលយើងអាចរស់នៅបានហើយថែមទាំងមិនបៀតបៀនអ្នករតីទៀតរឹតតែពិសេសហើយចឹងសម្បត្តិគុណធម៌ហ្នឹងមិនមែនតូចតាចណាត្រង់ដែលថាมันបៀតបៀនអ្នករតីបានហ្នឹងมันឲ្យអ្នករតីរងគ្រោះទុកលំបាកអីដោយការប្រព្រឹត្ត អសិលធម៌របស់យើងអីអីហ្នឹងអាហ្នឹងជាសម្បត្តិធំយើងមានមេត្តាចិត្តចម្រើនអញ្ចឹងទៅពេលឈឺចិត្តស្លាប់អីក៏យើងគ្រាន់តែនឹកថាយើងមិនបានបៀតបៀនអ្នកអតីទោះជាយើងក្រគឺទោះជាយើងឈឺទោះជាយើងស្លាប់ក៏មិនបានទៅបៀតបៀនអ្នកអតីគ្រាន់តែប៉ុណ្ណឹងអប់រំមេត្តាចិត្តស្ងប់ទៅគឺណា រួចអបាយឲ្យព្រោះចិត្តយើងវាអត់សៅម៉ងហ្នឹងឯងមេត្តាចិត្តហ្នឹងធ្លាប់បើខាត់ធ្លាប់អប់រំទៅព្រោះដល់ពេលចិត្តស្លាប់ហ្នឹងវាមានរឿងលំបាកណាហើយយើងមិនធ្លាប់វឹកមិនធ្លាប់មិនធ្លាប់អប់រំអីដោយថាដល់ពេលលួងទឹកបានរៀនហែលទឹកអីទៅមិនកើតភ័យស្លំស្លោរបៀបចឹងតែតែយើង ចេះហែលមកទៅដល់ពេលលួងទូកអីទៅយើងហែលទៅតាមយើងចេះរបៀបអញ្ចឹងចឹងវឹកហាត់ឲ្យចេះហែលទឹកហ្នឹងគឺយើងវឹកហាត់ដើម្បីថានឹករលឹកដល់អំពើល្អដែលយើងបានធ្វើរឿយរឿយហ្នឹងហ្នឹងឯងសោមោតតេសោបមោតតេទិស្វាកម្មវិសុទ្ធិមត្តណោហ្នឹងចឹងទៅអញ្ចឹងនៅក្នុងចំណុចដែលថា កុំឲ្យអ្នកដតីកំណត់សក់ទុកឲ្យយើងក្នុងន័យហ្នឹងឲ្យយើងស្ដាប់បានថាក្នុងរឿងដែលយើងមានអ្វីអ្វីជារបស់ខ្លួនយើងយើងត្រូវសក់ដោយខ្លួនយើងណាហ្នឹងឯងអ្នកដតីជាអ្នកដតីនឹងឯងទោះជាគេប្រព្រឹត្តមិនគួរកប់បីអីក៏ជាកិលេសរបស់អ្នកដតីហ្នឹងឯង មិនមែនអ្នកអតីថាឲ្យយើងຕົកយើងក៏ຕົកទៅក្នុងន័យថាគេពោលគេស្ដីគេថាអាកប្បកិរិយាអីក៏យើងកើតຕົកផ្លូវចិត្តហ្នឹងយើងគ្រាន់តែនិយាយថាអ្នកតៃកំណត់ຕົកឲ្យយើងហ្នឹងតាមពិតគឺវាតាកទងនឹងកិលេសហ្នឹងឬគ្រាន់តែថាវាមានរឿងដែលអ្នកតៃធ្វើអីនិយាយអីហ្នឹងក៏យើង និយាយតាមរឿងហ្នឹងថាអ្នករតីកំណត់សក់ទុកឲ្យយើងណាហ្នឹងឯងគេសរសើរទៅក៏សក់ទៅសុបាយទៅគេឲ្យកម្លាំងចិត្តអីចឹងក៏យើងសុបាយទៅដល់តែគេមិនបានសរសើរមិនបានឲ្យអីចឹងទៅមិនបានញញឹមរោអីក៏យើងទៅកើតទុកទៅគ្រាន់តែគេមានរឿងអីពីណាពីណីមកហ្នឹងឯងតែអាចថាមិនសុបាយ ចឹងទៅមុខអីក៏មិនសូវរៀបមិនសូវស្រស់និយាយអីក៏មិនសូវរស់រាយអីចឹងយើងក៏កើតទុកអីបន្តិចក៏កើតទុកឲ្យដល់ទៅសបាយក៏អរីករាយអីចឹងអាហ្នឹងក្នុងក្នុងសេចក្តីដែលថាអ្នកដតីកំណត់សុខទុកឲ្យយើងសុខទុកយើងវាទៅជាប់នឹងពាក្យសម្ដីអកប្បកិរិយាការប្រព្រឹត្តរបស់អ្នកដតីហ្នឹងគឺយើងលំបាករស់សេចក្តីស្ងប់ តាកទួងណារឿងមេឃដីហ្នឹងហើយពិភពលោកអីអីចឹងទៅទៀតចឹងវាជ្រួលច្បល់ចិត្តហ្នឹងត្រូវវឹកហាត់ត្រូវអប់រំហ្នឹងហើយចេះតែបដោយតាមរឿងបានទេត្រូវឲ្យមានស្មារតីយល់ដឹងចំណុចមួយសំខាន់ដែលយើង ចាប់បានត្រង់ដែលថា គ្រប់រឿងទាំងអស់សុទ្ធតែមានការពិត អានឹងតោះយើងអប់រំបញ្ញាដល់យើងចាប់បានក្រេបយកសច្ចៈរស់នឹងបានបើតោះឲ្យយើងចេះសុកចិត្តឲ្យដឹងថាវាមានការពិតយ៉ាងម៉េចក្នុងរឿងអានឹងដែលយើងចេះតែលើកនិយាយរឿយរឿយបើយើងចាប់បានយើងចេះតែពីរោះពីព្រោះវាមានរឿងគ្រប់តែពេលវេលារាល់តែថ្ងៃហ្នឹង ហ្នឹងហើយយើងចេះតែកំណត់រឿយរឿយទៅវាចេះតែចម្រើនរឿយរឿយរលឹករឿយរឿយអ្វីដែលរឿយរឿយគឺកុសលភាវនាហ្នឹងល្អណាស់កម្ឲ្យរឿយរឿយទៅផ្នែកខាងដូចថាសៅម៉ងហើយចេះតែសៅម៉ងរឿយរឿយអត់មានស្មារតីហាមឃាត់គឺវាមិនចេះអស់ឯងឯងទេអាហ្នឹង រឿយរឿយទៅវាចិត្តតែចម្រើនអាហ្នឹងកុំសង្ឃឹមថាបានក្តីបរិសុទ្ធបានក្តីស្ងប់អីឯងឯងដោយសារតែមិនហាមឃាត់នៅគំនិតបាបគំនិតអកុសលអីឆាប់ខឹងឆាប់ក្រោតឆេវឆាវឬក៏ដោយអំណាចនៃ អកុសលវិតកៈកាមឆន្ទៈអីអីដែលកើតឡើងក៏ចិត្តបដ ாய் ទៅអីចឹងអាហ្នឹងគឺ มันអាចនឹងជួយខ្លួនឯងឲ្យរួចអំពីរឿងល្ងងខ្លៅឬក៏ពេលបថុជនអីនឹងបានទេវាអត់មានរឿងបរិសុទ្ធឯងឯងទេតែប្រឹងប្រែងប្រឹងប្រែងហាមឃាត់ហ្នឹងឯងមានស្មារតីដឹងថាអានឹងវាសៅมองអកុសលវត្តសង្សារមកហ្នឹងដែលយើងប្រឹងទប់តែងខ្លួនហ្នឹងហ្នឹងឯងអាស្រ័យពធัว យើងសិក្សាទៅយើងដឹងថាដំណើរផ្លូវហ្នឹងយើងមជ្ឈមបដិបទាហ្នឹងឲ្យបាននៅក្នុងផ្លូវដែលព្រះពុទ្ធអង្គទ្រង់ចង្អុលបង្ហាញប្រាប់ហ្នឹងហ្នឹងហើយហ្នឹងគឺរៀបរាប់មកក្នុងសេចក្តីដែលថាខណោមេវោឧបច្ចគាហ្នឹងណាប៉ុណ្ណឹងហ្នឹងឯង ហើយបានជាចេញជាសេចក្តីនៅក្នុងការដែលយើងយកចិត្តទុកដាក់ជាមួយនឹងឱកាសពេលវេលាដែលយើងជួបពធហ្នឹងមកអំពីមានរឿងនាងស្រីហ្នឹងរៀបរាប់ក្នុងវិជាដកហ្នឹងនៅមិនតាន់ចូលដល់រឿងអតីតជាតិទេនៅក្នុងរឿងបច្ចុប្បន្នសម័យកាលព្រះរាមាភិភៈហ្នឹង ពួកញាតិមិត្តអីហ្នឹងខំទៅនិយាយជាមួយនឹងបរោះហ្នឹងសភាពបរោះនោះទៅទៀតมันងាយអីមកទេអេខ្ញុំអឺន័យថាมันទៅมันអីចឹងណាវាដូចថាគេណែនាំអីចឹងទៅវាដូចថាហាស់រហ័នអី ដោយក្តីស្រឡាញ់អីអីហ្នឹងក៏ដូចថាវាมันជាជ្រួលច្បល់អីទៅដែរมันជាបញ្ញាប់អីដែរអៀនខ្មាស់អីចឹងដែរការណែនាំដោយដេកស្នេហាអីអីហ្នឹងហ្នឹងឯងវាមានចឹងដែរទាំងសម័យពីដើមអីចឹងទៅភាព បរោះអីក៏មានមួយមួយអីចឹងមកដែរហ្នឹងឯងដែរអីមកដល់យើងសម័យសពថ្ងៃចេះតែចម្រើនទៅដោយរឿងដូចថាវត្ថុកាមគុណហ្នឹងចេះតែបង្អួតបង្អអចឹងទៅហើយកិលេសហ្នឹងក៏វារីកចម្រើនទៅតាមអឺ ការឃើញហើយកាមវិតកៈណាឮហើយក៏កាមវិតកៈអីអីហ្នឹងចឹងទៅវាចេះតែចម្រើនហ្នឹងឯងមានកម្លាំងទៅហ្នឹងតាមការចម្រើនហ្នឹងចម្រើនឈានមានវគ្គសីស្ដាប់ជំនាញផ្នែកឈានទៅដល់មកចម្រើនរឿងកាមកិលេសអីអីហ្នឹងក៏វាចម្រើនតាមនឹងចឹងទៅព្រោះណាហ្នឹងឯង ហើយប៉ុន្តែដល់ទៅគេនិយាយរឿយរឿយទៅអព្រមចឹងទៅណាហ្នឹងហើយអឺធម្មតាវាថាមានចិត្តស្រឡាញ់ខ្លួនឯងអីចឹងទៅវាលឿនវាឆាប់នេះប្រុសដល់ទៅវាវាមិនបានទៅ សម្លឹងទៅដាក់ចិត្តអីស្រឡាញ់អីសោះ សឹងថាមិនដែរស្គាល់អីផងចឹងទៅគេណែនាំរឿយរឿយទៅទៅទៅធម្មតាហ្នឹងហើយមានម៉ែឪទុកដាក់អីចឹងទៅដែរណាហ្នឹងហើយដូចបងខ្ញុំណាបង្គុចណាហ្នឹងក៏ដូចថាបុរាណដែរគាត់សុភាពបរោះម្នាក់អញ្ចឹងគឺគាត់ មិនបានជាចេះស្រឡាញ់ណានាងណាអីខ្លួនគាត់ថាម៉ែឪឃើញគាត់អាយុច្រើនដែរហើយចេះរៀបចំអីអីចឹងទៅទៅស្ដីទៅដណ្ដឹងអីអីចឹងទៅបានអាហ្នឹងគ្រាន់តែនឹកឃើញគាត់ចែកឋានអាយុ44បងគូចបងថ្លៃនៅចាចិននៅហ្នឹងឯងមានកូនមានអីនៅចឹងទៅ ខាងនឹកថារបៀបដែលកាលដែលគាត់រៀបការរៀបអីហ្នឹងទំនាក់ទំនងម៉ែឪខ្សែផ្សំចាស់ទុំអីហ្នឹងចឹងទៅហ្នឹងឯងអាហ្នឹងរបៀបដូចជាបរោះនៅសាវត្ថីហ្នឹងចឹងណាហ្នឹងឯងគេចេះណែនាំរឿយរឿយទៅទៅតាមចាស់ទុំតាមញាតាមអីចឹងដែរហ្នឹងឯងក៏បានជាចូលខ្លួនទៅហ្នឹង ហើយដល់ទៅរៀបចំណាចូលខ្លួនទៅរនាងនឹងអីចឹងទៅនាងនឹងក៏ដូចថាសบายចិត្តណាបានបរោះជាទីស្រឡាញ់នាងនឹងស្រឡាញ់ស្រឡាញ់គេតែឯងចឹងមកចឹងទៅហ្នឹងឯងឃើញភ្លាមស្រឡាញ់ពុះគេជ្រុលរោរេកហ្នឹងឯងព្រះអត្តកថាលោកពយល់ពីភ្លើងកិលេស គឺកាមហ្នឹងវាដុតរលចិត្តសន្តានអីអីហ្នឹងក្តីស្រឡាញ់វាកើតឡើងមានដល់តែថ្នាក់ថាបើមិនបានទេគឺថាបាយមិននឹកទឹកមិនស្រេករហូតដល់ស្លាប់បាត់បង់ជីវិតអីក៏មានអញ្ចឹងប្រុសតាមប្រុសស្រីតាមស្រីអីចឹងទៅដូចរឿងកូនជាងកាត់សក់នោះហ្នឹងអត់បានគេស្រឡាញ់កូនស្ដាច់ទេមិនបានវាហួសវិស័យខុសជាតិកំណើតឯង ឆ្កាយចោឲ្យទៅស្រឡាញ់នាងរាជសីអាហ្នឹងជាដកណាហ្នឹងហើយវាមានអញ្ចឹងថាស្រីថាប្រុសទេកូនស្រីក៏មានតាមនឹងអញ្ចឹងទៅកូនសិទ្ធិផងណាហើយកណ្ដុលកេសាអីអីហ្នឹងឧបនិស្ស័យព្រះអរហន្តផងណាអរដីស្រឡាញ់ហ្នឹងវាឡើងវឹបវឹបមកដូចថាឯករាជ្យ គ្រប់គ្រងចិត្តវិញ្ញាណហ្នឹងហ្មងណាហ្នឹងហើយហើយដល់ទៅចំណុចដែលកូនស្រីហ្នឹងគិតខុសណាចំណុចដែលគិតខុសហ្នឹងវាត្រង់ចេះវាត្រង់ថាឯងជាស្រីណាត្រង់ថាមនុស្សប្រុសមកភ្លាមឯណាក៏ស្ទុះទៅ ដូចថាទទួលអីដូចថាបញ្ចេញអាចំណងស្រឡាញ់អីគេពេកអញ្ចឹងវានាំឲ្យថ្ងៃក្រោយទៅគេមើងងាយអស់យុះអស់សេរីវាទៅជាត្រឡប់ទៅជាគិតដូចថាចង់ចង់យកឈ្នះបរោះជាប្តីហ្នឹងណាហ្នឹងឯងពេលមានអាកំណត់ចឹងមានកំណត់ចង់យកឈ្នះបរោះជាប្តីហ្នឹង កុំឲ្យគេថាឯងហ្នឹងវាហក់លោតណាស់អីចឹងទៅឬក៏វាស្ទុះស្ទាណាស់វាស្រើបស្រាលណាស់អីចឹងតាមគំនិតតែខ្លួនឯងចេះគិតណាគិតទៅវាខុសសាច់រឿងហ្នឹងឯងបំណងគិតចង់ឲ្យខ្លួនឯងហ្នឹងក្រាន់បើហ្នឹងឯង តាមពិតវាមានក្រាន់បើណារួចទៅហើយហ្នឹងអត់បាយអត់ទឹកហ្នឹងតើលើគេទៅនិយាយរំតែបាន បរោះហ្នឹងមកហ្នឹងក្រាន់បើមមតំខ្លួនឯងមែនតែនទៅអានេះគ្រាន់តែធ្វើគ្រាន់តែសំដែងអញ្ចឹងវាតែចិត្តវាអត់មែនហ្នឹងហើយដល់អញ្ចឹងវាគ្រោះថ្នាក់ណាត្រង់ឲ្យថាធ្វើជាមិនទទួលបរោះហ្នឹងហ្នឹងឯង ឲ្យបរោះនឹងទៅវិញអីអីចឹងទៅដោយគិតថាចាំមកលើក្រោយគឺថាគ្រាន់តែមកលើទី1អញ្ចឹងណាខ្លួនឯងអូណានៃទុស្ទាព្រេកស្អាលអីណាអីចឹងយើងចាំមកលើក្រោយដល់អញ្ចឹងទៅបរោះនឹងវាអត់ចង់ស្រាប់ផងដោយសារថាបណ្ដោយទៅតាមញាតិមិត្តអញ្ចឹងដល់ទៅមានរឿងអញ្ចឹងអត់មានលើកទី2ទេណា ហើយក៏អត់មានណាមកបអីទៀតដែរញាតិមិត្តហ្នឹងក៏គេអត់បានអីមកនិយាយអីជាមួយបរោះអីហ្នឹងទៀតទេបើគេខំប្រឹងធ្វើម្ដងនឹងបានហើយខ្លួនឯងកាច់រឹកកាច់រៀងហ្នឹងអញ្ចឹងក៏ខ្សែជីវ៉ាទៅហ្នឹងឯងរឿងមែនទេណាស្លាប់មែនទេទៅអឺ បើរឿងបជាដកមិនឮតែស្លាប់ទេព្រោះនៅក្នុងកំណើតជាជាសត្វវាអត់វាអត់ចេះគិតឈឺចិត្តអីដល់ទៅស្លាប់ដូចមនុស្សទេមនុស្សវាប្រកែគិតដល់ដល់វាគិតជ្រុលទៅធ្លាក់ជ្រោះមនុស្សចេះគិតគិតដល់សរសៃប្រសាទឈួតហ្នឹងហើយបើគិតល្អល្អដល់ព្រះអរិយបុគ្គលទៅហ្នឹងហើយ ចឹងបានយើងត្រូវអាស្រ័យព្រះធម៌ដើម្បីឲ្យយើងចេះគិតទៅបានល្អបានត្រឹមត្រូវណាហ្នឹងឯងដល់ទៅសัตว์វាຕົកវាលំបាកអីអត់ឃ្លានអីយ៉ាងម៉េចក៏វាមិនបានចេះគិតខ្វល់ឆ្កួតអីសរសៃប្រសាទអីទៅទេយើង ហ្នឹងគ្រាន់តែយើងនិយាយទូទៅណាហ្នឹងឯងសភាពរបស់សត្វហ្នឹងហ្នឹងឯងក៏វាអត់ចេះគិតអីអភិវឌ្ឍអីឲ្យចម្រើនអីទៅដូចមនុស្សដែរហ្នឹងឯងចឹងបានរឿងរ៉ាវក្នុងជាដកហ្នឹងនៅពេលដែលបរោះនឹងដឹងថាអូនាងនឹងស្លាប់ចឹងទៅក៏ដូចថាវាតេតងនឹងរឿងខ្លួនឯងអីចឹងដែរណា ចឹងក៏រៀបចំគ្រឿងការៈបូជា អីមកគាល់ព្រះដ៏មានពភាសាវត្ថីហ្នឹងទៅក្រាបទូលព្រះអង្គអត់បានមកវត្តមកអីយូរអីអីវាមានរឿងហ្នឹងអីអីចឹងទៅបានព្រះអង្គសម្ដែងណារឿងរ៉ាវហ្នឹងក្នុងពជាដកហ្នឹងតាកតងនឹងព្រះអង្គហ្នឹងតែម្ដងរឿងអីអីវាមានច្រើនជាតិទៅនៅថាព្រះអង្គ លើកយករឿងនឹងមកសំគួរនឹងអធិស្រ័យបរោះនឹងស្ដាប់ទៅបានតម្រាច់សោតាបត្តផលទៅរឿងរបៀបដូចគ្នានឹងបច្ចុប្បន្នអញ្ចឹងត្រូវតែថាក្នុងជាតិកំណើតជាជាសេះហ្នឹងឯងហើយព្រះអង្គហ្នឹងក៏ជាសេះសន្ធប់ហ្នឹងហ្នឹងឯងសេះសន្ធប់អឺ ជាដូចថាវាប្រសើរពងខ្ពស់អីចឹងណាវាអតកៈហ្នឹងហ្នឹងឯងហើយចំណែកមេសេះហ្នឹងហ្នឹងឯងវាមានរឿងរ៉ាវស្រឡាញ់សេះសន្ធប់ព្រះបរមពោធិសត្វហ្នឹង ហ្នឹងហើយហើយក៏មានរឿងរ៉ាវអីចឹងដូចគ្នាហ្នឹងរបៀបដូចគ្នារឿងរ៉ាវនៅក្នុងកំណើតជាមនុស្សគ្រាន់តែថាវាអត់បានដល់ថ្នាក់បាត់បង់ជីវិតអីចឹងទៅទេហ្នឹងឯងនឹងមានរឿងដូចគ្នាអញ្ចឹងមានការពោលប្រកាសថាអីអីសាសងរឿងអីទាំងអស់ហ្នឹង ពីគាថាទៅហើយព្រះបរមសាស្តាក៏ព្រះអង្គសម្ដែង មកគាថាផ្ទាល់ព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយហ្នឹងព្រះអង្គសម្ដែងព្រះគាថាទី3ហ្នឹងក្នុងនៃសេចក្តីរឿងរ៉ាវហ្នឹងហើយក៏យើងយកខ្លឹមសារក្នុងរឿងហ្នឹងមកក្នុងសេចក្តីដែលថាការដែលយើង ដូចថាគិតខុសណាហ្នឹងហើយជាគ្រោះថ្នាក់ធំដុំសម្រាប់មនុស្សគិតត្រូវល្អរហូតដល់ទៅជាព្រះអរិយបុគ្គលគិតខុសជារឿងទុកទោសនៃវដ្តសង្សារហ្នឹងហើយអញ្ចឹងយើងរំលឹកកន្លែងហ្នឹងដើម្បីថាឲ្យយើងប្រយ័ត្នឲ្យមែនទែនធ្វើម៉េចថាត្រូវអាស្រ័យការសិក្សាពធัวឲ្យជាប់ជានិច្ចពធัวជួយ រំលឹក បាទដែលយើងគិតខុសបើយើងដឹងខុសមានអីអាខុសហើយយើងអត់ដឹងទេហើយយើងប្រកាន់តែត្រូវអាហ្នឹងបានយើងត្រូវអាស្រ័យពធัวថាយើងមិនស្ដាប់ណាណាមិនជឿណាណាប៉ុន្តែថាយើងជឿពធัวហ្នឹងល្អហើយយើងខំសិក្សាពធัวហ្នឹងទៀងទាត់មើលបានស្បគ្រប់ចឹងទៅអនុភាពគុណពធัวហ្នឹងគឺមិនមែនថា បាលីពូកែខ្លាំងអីស័ក្តិសិទ្ធអីដោយបកាថាអីអីចឹងទេតែខ្លាំងបកែដោយសារថានាំឲ្យមានសតិសំខាន់រងសតិជាគ្រឿងរក្សាចិត្តហ្នឹងឲ្យចិត្តស្ងប់ទៅ មានបញ្ញាកើតឡើងហ្នឹងគឺភាពខ្លាំងពូកែនៃពធัวស័ក្តិសិទ្ធដែលជាឱសថណាក្នុងការព្យាបាលរោគហ្នឹងគឺដោយសារនាំឲ្យចម្រើនសតិនឹងឯងចឹង ប៉ុណ្ណាអញ្ចឹងក៏យើងរំលឹករួចហើយណាពីរឿងខណោមេវោឧបច្ឆគាហ្នឹងកុំឲ្យខកខានដូចជាស្ត្រីនៅសាវត្ថីហ្នឹងទៅបាត់បង់ជីវិតហើយដល់មករឿងមួយទៀតហ្នឹងឯងសុវណ្ណ ណាកកដកនឹកកកដាអញ្ចឹងទៅក៏បានណាហ្នឹងឯងតែឈ្មោះខែមករាកុម្ភៈហ្នឹងគេតែប្រែទៅបានទាំងអស់ហ្នឹងហ្នឹងឯងឈ្មោះវត្ថុឈ្នះឈ្មោះមនុស្សឈ្មោះអីចឹងទៅហ្នឹងឯងកដាហ្នឹងក្តាមទាំងសីហាតុលាវិជ្ជការធ្នូអីហ្នឹង ទៅហ្នឹងហើយតែប្រែបានទាំងអស់តើពាក្យហ្នឹងហ្នឹងហើយហ្នឹងកដាមកដាមនោះមានពួរសម្បល់ដូចមាសហ្នឹងហើយប៉ុន្តែក្នុងសគាថាព្រះបរមពុរិស័ទដែលជាតម្រៃមានកម្លាំងខ្លាំងតែមានកូនចៅច្រើនហ្នឹងឯងព្រះអង្គថាជាស្ដេចតម្រៃតម្រៃព្រៃ ហ្នឹងហើយអត់មានអ្នកចិនអ្នកមើលថែទេនៅក្នុងព្រៃជ្រៅចឹងទៅហើយកាលហ្នឹងមានក្តាមធំគឺស្នោកក្តាមហ្នឹងប៉ិនលៀនប្រចន់ជ្រៅហ្នឹងហើយចាប់តម្រៃជាប់តាមធំហ្នឹងហើយហើយចាប់តម្រៃបោភោគមិនចាប់ទៅអីទេចាប់ស៊ីហ្មងណា តែចាប់ពពុរិស័តហ្នឹងចាប់ទាញយកមកដាក់ចិត្តដល់មាត់អីតាហ្នឹងហើយពរិស័តអាងកម្លាំងហើយនឹកចង់ជួយពួកដំរីហ្នឹងដឹងថាមានក្តាមហ្នឹងចាប់ដំរីស៊ីហ្នឹងហ្នឹងឯងហើយនៅមានឪពុកទៀតទៅប្រាប់ឪពុកឪពុកហាមហាមកូនឯងកុំទៅអត់អាចទេអត់អាចទៅធ្វើអីក្តាមនឹងបានទេអត់ មានដំរីណាហ៊ានចោះអីទៅទេហើយមានចំណៃអីអីនៅតាមមាត់ទឹកអីអីហ្នឹងយ៉ាងទៅតែងតែក្តាមហ្នឹងចាប់ទាញដំរីហ្នឹងពេលដំរីចោះទឹកទៅអត់អីទេតែពេលឡើងមកវិញហ្នឹងឯងហើយចាប់ដំរីក្រោយក្រោយគេហ្នឹងទៀតចឹងទៅហើយអត់ស្ដាប់ឪទៀតណា ព្រះពោធិសត្វអាងកម្លាំងណាហើយមើលមើលកម្លាំងខ្លាំងជាងដំរីធម្មតាប៉ុណ្ណឹងឯនៅរើអត់រួចក្តាមហ្នឹងចាប់ជាប់តាហើយសួរថាក្តាមនោះចាប់ពេលណាថាពេលពេលចុះឬក៏ពេលនៅក្នុងទឹកឬក៏ពេលឡើងថាពេលឡើងអញ្ចឹងទៅអញ្ចឹងគឺហើយអ្នកទាំងឡាយចុះបរិភោគនៃអីអីអញ្ចឹងទៅហើយឡើងទៅមុនណាចាំយើងឡើងក្រោយ ហ្នឹងហើយដោយទឹកចិត្តណាស្រឡាញ់ពួកពងដំរីអីជាកូនជាចៅហ្នឹងអពុរិស័តក៏អាយុច្រើនដែរហើយណាសត្វថេហាយណាំងហ្នឹងមានវ័យកន្លងទៅប្រហែល60ឆ្នាំហើយហ្នឹងឯងក៏ជារាំងហត្ថិហាយណាំងហ្នឹងហើយដល់ទៅ ក្តាមចាប់មែនទេចាប់ជើងជាប់ហ្នឹងឯងហើយធ្វើអីអត់កើតទេក្តាមចាប់ជាប់ចឹងមកកម្លាំងឯតម្រៃហ្នឹងក្តាមហ្នឹងចាប់គៀបទាញយកមកដើម្បីបរិភោគហ្នឹងក៏ស្រែកឡើងមកភ័យដល់ក្នុងព្រះកថាប្រាប់ថាមានមរណៈភ័យណា ភ័យខ្លាចក្តីស្លាប់កើតឡើងអត់អត់ដឹងថាវាមានអាចិត្តភ័យខ្លាចស្លាប់នឹងអញ្ចឹងណាដែលវាមិនធ្លាប់មានរឿងរ៉ាវអញ្ចឹងណាហ្នឹងហើយអាហ្នឹងដូចនៅយើងដូចថាអើខ្ញុំខ្លាចស្លាប់ទេអីចឹងណាហ្នឹងឯងធម្មតាធម្មតាអញ្ចឹងណាយើងគិតចឹងតែដល់អាពេលចិត្តនឹងកើតឡើងហ្នឹងវាវាវាយ៉ាប់ទៅដល់អាចិត្តនឹងកើតឡើងអាចិត្ត ផ្សេងទៀតវាអត់មានទេណាវាមានអាចិត្តភ័យខ្លាចហ្នឹងតក់ស្លុតហ្នឹងហ្នឹងហើយវាដូចជាអាពេលចិត្តខឹងកើតឡើងវាមានតែចិត្តខឹងពេលហ្នឹងអញ្ចឹងណាហ្នឹងឯងកម្លាំងរបស់វាប៉ុណ្ណាយើងមិននឹកស្មានអីចឹងទៅក៏ថាបានដែរហ្នឹងឯងព្រោះអនុស័យនៅមានកម្លាំងដែល វាបញ្ជូនមកវារុញច្រានមកបណ្ណាបណ្ណាកម្លាំងនៃកាមឆន្ទៈសេចក្តីស្រឡាញ់អីអីហ្នឹងហ្នឹងហើយចឹងបានយើងកំប្រមាទនៅក្នុងកុសលធម៌ហ្នឹងត្រូវវឹកហាត់អប់រំចម្រើនកម្លាំងស្មារតីហ្នឹងឯងជួយសម្រាលជួយទប់ទល់ជាមួយនឹងអកុសលហ្នឹងតើវឹកហាត់អប់រំចឹងដូច តម្រៃពរិស័ទអញ្ចឹងដល់តែពេលខ្លាចវឹបឡើងស្រែកហើយតម្រៃទៅទៅវត់ណានៃទៅឡើងដើរឡើងទៅហើយនោះលឺសម្រែកដឹងទេណាសម្រែកស្រែកសបាយអាសម្រែកស្រែកហៅគ្នាអាសម្រែកភ័យគេស្ដាប់ដឹងឮសូររត់ណានៃទៅហើយអឺ មេដំរីជាប្រពន្ធព្រះបរមពុរិស័ទហ្នឹងក៏រត់ដែរមិនរត់ទៅចាប់ផ្លឹកនឹកឃើញរួប្តីហ្នឹងឯងហើយក៏ចំណាំសំលេងបានហ្នឹងក៏ឈប់រត់រមើប្តីអញ្ចឹងទៅប្តីហៅដែរប្តីហៅឲ្យឲ្យប្រពន្ធមកជួយហ្នឹងឯង ហ្នឹងបានមានប្រកាសថាហ្នឹងសំណុកចាំដែរទេដូចថា ក្រំតែពពុរិស័ទហៅ ក្តាមហ្នឹងថាមិចគោហ្នឹងគឺជាពាក្យបញ្ញត្តិហៅទៅហ្នឹងឯងសង្គីមិចគោហ្នឹងអមរិតពួមាសហ្នឹងហ្នឹងឯងហ្នឹងគឺហៅទៅលើ ក្តាមហ្នឹងអាយតៈចក្ខុនេតោថាភ្នែកភ្នែកវែងអានឹងប្រែទៅភ្នែកវែងហ្នឹងឯង អាយតៈចក្ខុនេតោហ្នឹងហ្នឹងឯងនេតៈហ្នឹងវានាំទៅនាំទៅហ្នឹងក្នុងន័យនេះថាវាវែងរូបហ្នឹងហ្មងថាលៀនដូចភ្នែកក្តាមភ្នែកវាវែងហ្នឹងឯងក្តាមហ្នឹងភ្នែកវាវែងហើយវាមានស្បែកជាឆ្អឹងហ្នឹងយើង គ្រាន់តែចាំសម្រាយទៅហើយក៏យើងមើលបល័យទៅថាម៉េចថាអដ្ឋិតបចោអញ្ចឹងទៅនៅសំណុកចាំអញ្ចឹងណាហ្នឹងឯងបានន័យថាស្បែកជាឆ្អឹងណាហ្នឹងឯងអឺហើយនៅក្នុងទឹកណាវេរីវេរីសយ៉ាវណាវាអាស្រ័យនៅនឹងទឹកសត្វហ្នឹងចា ចឹងហ្នឹងបងណិតវារីកសយោចឹងហ្នឹងហើយណែអឡូម៉ូណាអត់មានរោមហ្នឹងឯងប៉ុណ្ណឹងចឹងទៅហើយទេណាពិភូតោកបណៈរុទេមិណារុទេមិហ្នឹងស្រែករៀនស្រែកយំពាក្យរុទេមិហ្នឹងហើយកបណៈកំព្រាណាកបណៈប្រែតែកំព្រា ហើយទេណាភិភូតោហ្នឹងចាប់ភិភូវាគ្របសង្កត់ហ្នឹងក្នុងន័យដែលថាវាចាប់វាចាប់ដោយទង្គៀបណាតង់គៀបសេតយើងសេតគៀបអាហ្នឹងវាថថចង្កសេអៀមបហ្នឹងឯងដល់ទៅតង់គៀបមិនដង់គៀបទេណាសេតណាតង់គៀបអានមិនអានវាថាសេត ហ្នឹងឯងតង្កៀបដើមអាហ្នឹងវាចាប់ហើយចាប់ហើយហើយណែមកបន្ទាត់ខាងក្រោមនេះហ្នឹងឯងបន្ទាត់ខាងក្រោមហ្នឹងថាមេហេវៈមាំងបាណសមាំងជាហយៈហ្នឹងគឺ ហៅប្រពន្ធណាហៅប្រពន្ធថាកុំឲ្យចោលប្តីជាហាយៈហ្នឹងណាហ្នឹងហើយហើយបាណៈសមੰងហ្នឹងគឺថាគូគូជីវិតហ្នឹងបាណៈសមੰងបានន័យថាវាបាណៈវាវាជីវិតហ្នឹងសមੰងវាស្មើគឺថា ហៅប្រពន្ធសម្លាញ់ស្មើជីវិតកុំឲ្យចោលប្តីណាមេហេវៈមាំងបានសមੰងជាហយៈហ្នឹងហ្នឹងឯងហៅប្រពន្ធឲ្យជួយនឹងអាងអាងខ្លួនឯងខ្លាំងឲ្យហាមអត់ស្ដាប់ទៀតណាដើមចាប់ប្រុងហ្នឹង នឹងក្តាមប្រពន្ធលៀនប្រជន់ស្រូវមាត់បណ្ណាទៅចាប់តម្រៃស៊ីតែរឿយរឿយប៉ុន្តែថ្ងៃហ្នឹងថ្ងៃអន្សាថ្ងៃត្រូវក្តាមនឹងបាត់បង់ជីវិតហ្នឹងហើយតែគ្រាន់តែថាមុននឹងបាត់បង់ជីវិតមានរឿងអញ្ចឹងហ្នឹងហើយហើយ រឿងរ៉ាវដែលព្រះអង្គទ្រង់សម្ដែងហ្នឹងតាកតួងនឹងរឿងភរិយាហ្នឹងឯងភរិយាដែលនៅជាមនុស្សហ្នឹងណានៅក្នុងកំណើតជាមនុស្សបច្ចុប្បន្នហ្នឹងជាមួយនឹងស្វាមីហ្នឹងហ្នឹងឯងស្វាមីអ្នកអតីទៀតណាកាលដំរីគឺពពរិស័តប្រពន្ធព្រះពពរិស័តជាដំរីប្រពន្ធ នឹងអតីតជាតិហ្នឹងដល់មកបច្ចុប្បន្នគឺមានប្តីផ្សេងទៀតទៅហ្នឹងហើយអង្ការពីតម្រៃហ្នឹងគឺថាជាប្តីតែស្រឡាញ់ប្តីនោះស្រឡាញ់ស្រឡាញ់ធំជាងផែនដីមហាសមុទ្រស្រឡាញ់ណាលួងលោមចិត្តប្តីហ្នឹងហ្នឹងឯងដល់មក នេះមានប្តីផ្សេងទៀតទៅហើយក៏មានរឿងរ៉ាវជួយជួយប្តីក្នុងសាច់រឿងហ្នឹងគឺរឿងរឿងនាងស្រីនឹងឯងចឹងដែលបានជួយប្តីហើយទីបំផុតក៏បានមកស្ដាប់ពធัวសម្រាប់សោតតាបត្តផលទាំងពីរនាក់ហ្នឹងហ្នឹងឯងតែធ្វើដំណើរទៅទាប្រាក់គេអីអីចឹងពីអ្នកដីពុនហ្នឹងហើយដល់ទៅត្រឡប់មកវិញត្រូវចោលចាប់ ហ្នឹងឯងហើយចាប់ទៅដើម្បីថ្លន់យកលុយយកកាក់អីវាមិនត្រឹមតែប៉ុណ្ណឹងវាឃើញនាងស្រីហ្នឹងស្អាតហ្នឹងឯងវាវាយ៉ាប់អញ្ចឹងដែរណារឿងស្អាតហ្នឹងវាប្តីយើងក៏ស្រឡាញ់ហើយប្តីគេក៏ស្រឡាញ់យ៉ាប់អញ្ចឹងហ្នឹងហើយចៅក៏ស្រឡាញ់អញ្ចឹងទៅវាគិតសម្រាប់បរោះជាប្តីហ្នឹង ដើម្បីដណ្ដើមយកប្រពន្ធនឹងទៅទៀតប៉ុន្តែបានប្រពន្ធនេះហ្នឹងហើយស្ម័គ្រស្មោះជាមួយប្តីតែកុំកុំកុំសម្លាប់ប្តីខ្ញុំណាអ្នកឯងសម្លាប់ប្តីដើម្បីចង់បានខ្ញុំហ្នឹងកុំសង្ឃឹមខ្ញុំស៊ីឆ្នាំពឹសឲ្យស្លាប់អត់ដង្ហើមឲ្យស្លាប់កុំកុំសង្ឃឹមថាបានខ្ញុំយកយកល្អលេងខ្ញុំទៅ យកទ្រព្យសម្បត្តិយកអីចឹងទៅថាអ្នកឯងត្រូវការតែទ្រព្យទេប៉ុន្តែថាកុំកុំកុំសង្ឃឹមថាសម្រាប់ប្តីខ្ញុំឲ្យបានរូបកាយខ្ញុំអីអត់ទេហ្នឹងឯងមិនមិនបអីប្រមាណទេអំបក៏អំបឯងក្នុងន័យហ្នឹងប៉ុន្តែវាមានចំណុចខ្លាំងខ្លួនឯងណាហ្នឹងហើយចំណុចខ្លាំងត្រង់ឲ្យថាមិនសុខចិត្តនៅរស់ ដើម្បីថាទៅធ្វើប្រពន្ធចៅឯងទៀតទេសម្រាប់ប្តីខ្ញុំអត់បានទេតែអញ្ចឹងទៅចៅអត់ហ៊ានដែរអត់ហ៊ានដែរក៏លេងអ្នកទាំងពីរហ្នឹងមកវិញមកហើយដល់មកដល់ពួកអត់ចេះពួនហ្នឹងក៏បានចូលទៅរោទឹកអីបោភោគអីជួបព្រះសាស្តាព្រះអង្គគង់ចាំអ្នកទាំងពីរហ្នឹងដែលត្រូវបានសម្រាប់អ្នកផលហ្នឹងក៏ដូចមកគូមុនដែលរឿងប្តី ហូបបាយកញ្ចប់បោដាក់ផត់តៈជាដកណាហ្នឹងលើកនេះក៏ព្រះអង្គទ្រង់គង់ចាំបនិស័យត្រូវបានសោតាបត្តផលហ្នឹងចឹងទៅក៏ជួបព្រះអង្គវាយគុំព្រះអង្គទៅព្រះអង្គត្រាស់សាកសួរទៅប្តីហ្នឹងក៏រំលឹកគុណប្រពន្ធហ្នឹងព្រះអង្គហើយកុំអីខ្ញុំព្រះអង្គឆ្លាប់បាត់ហើយណាដោយសារតែភរិយាខ្ញុំព្រះអង្គនេះឯងស្ម័គ្រស្មោះណា រៀបរាប់ពាក្យសម្ដីប្រពន្ធអីអីសពគ្រប់ដែលពោលមួយចោអីអីហ្នឹងចឹងទៅបានព្រះអង្គសម្ដែងណាពីមុនមកហ្នឹងអញ្ចឹងពីមុនហ្នឹងពីមុនហ្នឹងគឺនាងមេតម្រៃនេះឯងដែលព្រះរមពុរិស័ទត្រែកហៅថាមេហេវៈមៀងបានសមង្គយហយៈនេះណាហ្នឹងឯងគឺ សូមឲ្យប្រពន្ធសម្លាញ់ស្មើជីវិតបាណៈសមੰងណាខ្ញាក់ស្មើជីវិតហ្នឹងឯងកុំឲ្យទៅចោលប្តីកុំឲ្យលះបង់ប្តីចោលជួយប្តីផងណាស្រែកតែយំអំរៃយំណាឡាចស្លាប់ណារកគេរកឯងឲ្យជួយគេរត់អស់ហើយនៅតែប្រពន្ធហ្នឹងប្រពន្ធមកលួងលោម ប្តីហ្នឹងហ្នឹងឯងលងលោមកុំឲ្យភ័យពាក្យថាកុំឲ្យភ័យពាក្យក្នុងព្រះហរកថាបញ្យលប្រាប់ណាមុននឹងវាគិតថាអីអីហ្នឹងចាំហើយក៏លួងលោមដីអាយៈហ្នឹងហៅប្តីអាយៈហ្នឹងគេថាប្រែមកឲ្យគួសមតាមហ្នឹងថាថាបបិទ្ធអឺ បើពិតបាមីណាអាយៈហ្នឹងបើពិតអឺម្ចាស់អីចឹងណាម្ចាស់បើពិតអ្នកជាម្ចាស់ជាប្តីហ្នឹងពាក្យហ្នឹងបាលីវាមានតែអាយៈហ្នឹងដែលយើងប្រែទៅថាបើពិតហັດថៃជាប្តីសម្លាញ់មានពាក្យសម្លាញ់នៅក្នុងហ្នឹងពាក្យលួងលោមពាក្យផ្អែមពាក្យ មិនដែលកុំឲ្យប្តីនឹងភ័យខ្លាចហ្នឹងហ្នឹងហើយបើឃើញប្តីយំអាណិតប្តីហ្នឹងហើយអាយៈហ្នឹងហើយខ្ញុំមើលបល័យក្នុងកម្ពស់153ហ្នឹងឯងអាយៈអ្នកតាំងចេសាមិហ្នឹងដំរីពោលថាជាហាយៈហ្នឹងហើយ មេតម្រៃហ្នឹងជាហេសាមិកហ្នឹងខ្ញុំអត់រត់ចោលអ្នកទេក៏ញរាំងហដ្ឋិហាយណੰបថាព្យាចាតរន្តាយៈសពយោហោសិមេតវੰងហ្នឹងដល់មកគេថាក្រោយហ្នឹងតែមួយបាត8ម៉ាត់ហ្នឹងទៅទេហ្នឹងឯងអាយៈអ្នក តាំងនេះហ្នឹងបរិស័យពីជាហេសាមិនេះជាហេសាមិហ្នឹងប្រែថាខ្ញុំលះបង់អានេះអ្នកបរិស័យអ្នកតាំងតាំងហ្នឹងគឺសំដៅទៅលើប្តីហ្នឹងខ្ញុំជាប្រពន្ធហ្នឹងអត់ចោលប្តីទេប្តីហ្នឹងជាកញ្ជូណាកញ្ជរាំងសត្វហើយយាណាងហ្នឹងគឺថាមានវ័យកណ្ដងទៅហ្នឹង60ឆ្នាំហើយណា ហ្នឹងហើយចឹងរួមរស់នៅ ជាប្តីប្រពន្ធក៏យូរមកដែរហើយហើយទៅចោលយ៉ាងម៉េចអត់ចោលទេបងណាហើយសំដែង ពីទឹកចិត្តស្រឡាញ់ហ្នឹងបឋពជាចាតរន្តាយៈហ្នឹងគឺថាស្រឡាញ់ដូចផែន ប្រតិពីទទួល គ្នានឹងសមុទ្រទាំង4អញ្ចឹងណាចិត្តតែស្រឡាញ់ប្តីហ្នឹងហើយទៅចោលម៉េចមិនចោលទេស្រឡាញ់ណាស់ ស្រឡាញ់ធំជាងផែនដីទៅទៀតចិត្តស្រឡាញ់ហ្នឹងប្រាប់ប្តីអញ្ចឹងហ្នឹងឯងថាព្យាចាតរន្តាយៈហ្នឹងហ្នឹងឯងឌួងលោមប្តីហ្នឹងហ្នឹងឯងហើយមានពាក្យថាស្រឡាញ់ហ្នឹងណាសុបិយោហោសេមេតវាំងសុបិយោហ្នឹងគឺថាស្រឡាញ់ណាស់ណាពាក្យយោស្រឡាញ់ថែមសុមួយទៀតហ្នឹងឯងស្រឡាញ់ក្រៃលែងទៅណាស់ សុភយោហោសិមេតវੰងហ្នឹងគឺប្រពន្ធស្រឡាញ់ស្រឡាញ់នេះកញ្ជួរជាប្តីហ្នឹងតវੰងហ្នឹងគឺប្តីហ្នឹងថាស្រឡាញ់ណាស់ឡាញធំជាងផែនដីទៅទៀតទួលគ្នានឹងមហាសមុទ្រទាំង4ណានឹងលួងលោមប្តីចឹងហើយកុំភ័យខ្លាចថាប្រពន្ធនឹងទៅនិយាយជាមួយក្តាមហ្នឹង សូមឲ្យលែងអ្នកជាប្តីគាត់ថាតែលួងលោមពាក្យសម្ដីបកគេទៅបាទនិយាយទៅក្តាមនៅក្នុងទឹកក្តាមលឺទៅមិនដឹងលឺថាម៉េចថាម៉េចអីទេប៉ុន្តែនៅក្នុងព្រះកថាលោកប្រាប់ថាលួងនឹងសំលេងស្រីគាត់ថាខ្លួនឯងជា ក្តាមឯនោះដំរីប៉ុន្តែថា ជាតិកំណើតរូបរាងអីខុសគ្នាមែនប៉ុន្តែប៉ុណ្ណឹងលួងដែរចាលួងនឹងសម្ដីស្រីគិតណាតែសូត្រតែស្រីនឹងក្តាមដូចគ្នាទៅដំរីប៉ុន្តែ មានអានុភាពខ្លាំងណាអិតភ័យនិមិត្តហ្នឹងហ្នឹងឯងចូលមកមកពោលសរសើរផងណាសរសើរគេថាខាងក្រោមនេះ យាយកលៃរាណាកលៃរាហ្នឹងក៏ប្រែតែក្តាម ទាំងឡាយចឹងទៅដែរហ្នឹងឯងក្តាមទាំងឡាយដែលនៅ ក្នុងសមុទ្រសមុទ្រផ្ទះស្មឹងគង្គាយៈយៈមនីយៈចៈហ្នឹងហ្នឹងឯងក្នុង សមុទ្រដី ក្នុងទលេគង្គាក្តីយៈមនីក្តីកលៃរាហ្នឹងគឺក្តាមទាំងឡាយយេឯណាអញ្ចឹងគឺថាទេសាំងតវាំងគឺក្តាមទាំងអស់នោះ គឺថាដែលកើតនៅក្នុងទឹកហ្នឹងទេសង្កវੰវេរិជោសេថោណាហ្នឹងហើយទេសង្កក្តាមទាំងឡាយនោះហ្នឹងហើយហវាំងហ្នឹងគឺនៅលើក្តាមយៈហ្នឹងវេរិជោកើតក្នុងទឹកសេថោប្រសើរនៅក្នុងន័យដែលថាយេកលៃរាសមុទ្ទស្មੰគង្គិយយមនីយចៈ ទេសੰតវាងវេរិជោសេដ្ឋោគឺបានន័យថាអ្នកឯងហ្នឹងគឺប្រសើរជាងក្តាមទាំងអស់ហ្នឹងគឺណាក្តាមទាំងឡាយណាក្នុងសមុទ្រក៏ដោយទលេគង្គាក៏ដោយយមនាក៏ដោយគឺថាអ្នកឯងប្រសើរជាងក្តាមទាំងអស់ហ្នឹងហើយបានបរឲ្យលេងប្តីមកមុញមុញចាក់នេះហ្នឹងឯងមុញចាក់រោតន្តយា បតិនតេណាបតិហ្នឹងប្តីណាណាក្នុងសេចក្តីប្រែលោកប្រែថាហ្នឹងនៃខុសគ្នាពីព្រះកថាបន្តិចក្នុងក្តីដែលលោកប្រែថា កាលដែលខ្ញុំកំពុងទួញយំរួប្តី សូមអ្នកមេត្តាលែងប្តីរបស់ខ្ញុំមកវិញក្នុងកាលឥឡូវនេះអានឹងប្រែពាក្យថាមុញចៈណារោតន្តយា បតិហ្នឹងណាហ្នឹងហើយបតិនតិហ្នឹងតែព្រះកថាលោកលោកមិនមិនប្រែឲ្យន័យថាមេតម្រៃយំទេហ្នឹងឯងអាហ្នឹងវាសំណំតាមព្រះអត្ថថាដែរណាបល័យហ្នឹងហ្នឹងហ្នឹងឯងគេថាមុញ្ចៈរោតន្តយាបតិនតិហ្នឹងសូមឲ្យអ្នកដោះលែងប្តីរបស់ខ្ញុំហ្នឹងមកវិញមកដែល ដែលប្តីនឹងកំពុងតែយំណានៅក្នុងគាថាទី1ហ្នឹងពពុរិស័ទប្រាប់ប្រាប់ហើយពោលហើយថារឿងនឹងភ័យខ្លាចហើយក៏យំឲ្យប្រពន្ធជួយហ្នឹងហ្នឹងហើយកុំឲ្យចោលប្តីកំសត់កំព្រាកបណៈរុទេអមិហ្នឹងគេណារុទេអមិហ្នឹងគឺថាយើងយើងយើងយំភ័យខ្លាច ពីក្តីស្លាប់ហ្នឹងកុំឲ្យចោលយើងកំព្រាតឯងណាអាហ្នឹងពពុរិស័ព្ទប្រាប់ហើយថាយំហ្នឹងអញ្ចឹងដល់មកសេចក្តីនេះគឺមេតម្រៃហ្នឹងគឺគឺប្រាប់ទៅលើក្តាមហ្នឹងថាឲ្យលេងប្តីខ្ញុំមកដែលប្តីកំពុងតែយំហ្នឹងហើយហ្នឹងគ្រាន់តែក្នុងន័យទៅថាលោកប្រែក្នុងទីនេះគឺថាខ្លួនឯងជាមេតម្រៃហ្នឹងយំណាដែលត្រង់ថាកាលដែលខ្ញុំកំពុងយំរកប្តី ហ្នឹងហើយតែព្រះរដ្ឋាលោកឲ្យន័យមកត្រង់ឲ្យថាមុញចាក់ណាបល័យយមហ្នឹងរោតន្តយាណាមុញចាក់រោតន្តយាបតន្តិហ្នឹងឲ្យដោះលែងប្តីដែលកំពុងតែយមហ្នឹងមកហ្នឹងហើយ3បាតសរសើរសរសើរក្តាមនោះទេអញ្ចឹងសំខាន់ត្រង់ឲ្យមួយបាតចុងក្រោយហ្នឹងអង្វរឲ្យដោះលែងហ្នឹង ហ្នឹងឯងសរសើរសើរលើកកំកើងអញ្ចឹងដំរីហ្នឹងលឺសូរអញ្ចឹងស្លើដែរយកដំរីមកចិត្តដល់មាត់ហើយលឺសូរសំឡេងមិនមែនក្តាមនេះឯងផងណាគ្រាន់តែថាជាតិជាស្ត្រីណាហើយពេលគេអង្វរពេលគេសរសើរណាមើលមើល វាសរសើរគេថាយេកលេរា សមុទ្រទេសមិនកងគាយៈយៈមនីយៈចៈទេសាំងតវាងវេរិជោសេថោណាក្នុងបណ្ដា ក្តាមទាំងអក្នុងសមុទ្រទលេគង្គាយមនីមហៃអចរវតីអីគេថែមទៅទៀតទៅបាទទាំងអស់ហ្នឹងគឺថាមាន តែ អ្នកនឹងឯងដែលប្រសើរជាងក្តាមទាំងអស់ហើយយកក្រណស្នោកប្រពន្ធលៀនបយ័នស្រូវមនុស្សធំ ហ្នឹងហើយលៀនខ្លះក៏ប៉ិនប្រាសាទហ្នឹងមកហ្នឹងហើយទីវាហ្នឹងប្រហែលអានេះ30ម៉ែត្រម៉ែត្រ4ជ្រុងហ្នឹងហើយហើយយកក្រៅអីទៀត30ផ្លាយដល់តាមហ្នឹងអឺហ្នឹងលៀនបញ្ជាន់ស្រូវក្តាមប៉ុណ្ណឹងមើលមើលចាប់តម្រៃខ្លាំងមានតម្រៃកម្លាំងធម្មតាណាចាប់ជាប់គ្មានត្រឡប់ខ្លួនបែកមករੂអីទេ ហ្នឹងហើយចាប់ជាប់ទាញយកមកដាក់មាត់ណាដែលឮសំឡេងគេសរសើរអញ្ចឹងទៅទន់ចិត្តណាហ្នឹងហើយពាក្យព្រះអត្តកថាហ្នឹងអាចសម្ដែងថាវាលងនៅក្នុងអថ័យនិមិត្តសំឡេងដែលគេសរសើរលើកង្កើងហ្នឹងហើយសំឡេងជាស្ត្រីហ្នឹងហ្នឹងហើយដល់អញ្ចឹងទៅវាវាពធូតគាបទេ ហើយអត់នឹកសោះអត់នឹកថាមានគ្រោះថ្នាក់អីដល់ខ្លួនសោះនឹកថាបធូរទៅគេភ័យគេមុខឲ្យរត់ហ่ะនឹកអញ្ចឹងអត់អត់នឹកថាគ្រោះថ្នាក់អីដល់ខ្លួនឯងនឹកតែតែបធូរទៅអាទៅចុះអញ្ចឹងទៅមានឯណាគ្រាន់តែបធូរដឹងតែធូរហើយដកជើងបានទ្រាំពីលើស្នោកហ្មងចឹងណាដំរីបែកស្នោកហ្នឹងហើយបែកហើយនោះស្រែក ស្រែកជោគជ័យអីដំរីដតីស្ដាប់សលេងដឹងទៀតណាដឹងថាអូជោគជ័យតើចឹងនាំគ្នាចុះមកទាញយកក្តាមនឹងទៅលើគោកជន់ហ្មងចឹងជន់ថែមខ្ទេចស្ដោកអត់បែកទៅតាគៀបទេតាគៀបទាំងពីរនឹងអត់បែកទេនៅនឹងអាស្រះទឹកធំនឹងដែលចុះឡើងទៅឡើងទៅចូលទៅទលេហូរទៅដល់សមុទ្រ មានខាងបរិជានោះក៏យកទៅហើយមួយទៀតហ្នឹងខាងពូទេវតាយកហោខែចាំ មានរឿងប្រសោតតេតួងនឹងតគៀបក្តាមហ្នឹងធ្វើជាស្គូណាហ្នឹងហើយអញ្ចឹងក្នុងខ្លឹមសារនៃមជ្ឈដកនេះ គឺព្រះអង្គសម្ដែងហើយក៏ប្រកាសសច្ចធម៌អំពីរឿងស្ត្រីណា ពិតមែនតែថាមានស្វាមីអីស្រឡាញ់ប្តីអីអីចឹងមែនប៉ុន្តែថាមានបុណ្យកុសលរៀបចំមកអានិសង្ឃមានមកហ្នឹងហើយក្នុងថ្ងៃហ្នឹងមានទាំងគ្រោះមានទាំងជោគគ្រោះប៊ីសតែស្លាប់ហ្នឹងហើយប៊ីសតែត្រូវចោលសម្លាប់ប្តីហើយខ្លួនឯងអាឡោះអាឡៃប្តីសម្លាប់ខ្លួនទៅទៅបាត់ហើយអស់ហើយមិនតែថា បានភរិយានឹងមានឧបាយនិយាយចាប់ចំណុចខ្សោយចោលបានក៏យ៉ាងសម្លាប់គេទៅឯងឯងវាមិនបានប្រពន្ធគេដដែលនឹងឯងយើងត្រូវការទៅទ្របអីអីចឹងទៅដោយសារភរិយានឹងឯងគឺថាស្ម័គ្រស្មោះនឹងឯងបើភរិយាខ្លះសុកចិត្តតាមចោលសម្លាប់ប្តីក៏មានដែរនោះនឹងឯង ហ្នឹងក៏មានមកចឹងដែរតែរឿងនេះគឺគុណបំណាច់របស់ភរិយាជួយស្វាមីហើយក៏បានជោគលាភវិសេសបានស្ដាប់រឿងរ៉ាវវិជាដកខ្លួនឯងហ្នឹងជាមួយគ្នានឹងដំរីពពោធិសត្វទៀតហ្នឹងឯងយ៉ាងទៅក៏ឃើញទឹកចិត្តស្ម័គ្រស្មោះរបស់ប្រពន្ធហ្នឹងវាមីហ្នឹងក៏ រីករាយជ្រះថ្លាស្ដាប់ពធទេសនាក៏សម្រេចសោតា បត្តផលទាំងពីរនេះទៅឯសារបានដឹងរឿងវត្តសង្សារហ្នឹងធ្លាប់មានមកអញ្ចឹងអរិយសច្ចៈធัวព្រះអង្គទ្រង់ប្រកាសទៅហ្នឹងអញ្ចឹងក្នុងរំសានៃវិជាដកនេះតកតងទៅនឹងរឿងស្វាមីភៈរបស់ភរិយាមានក្តីក្លាហានដើម្បីជួយស្វាមីហ្នឹងតាំងពី ជាតិមុនជាតម្រៃនឹងមកបានជួយពពុរិស័ទហ្នឹងបានជោគជ័យឈ្នះសត្រូវហ្នឹងជាពិសេសគឺឈ្នះកិលេសក្នុងចិត្តសន្តានរបស់ខ្លួនហ្នឹងអញ្ចឹងការដែលយើងនិយាយទៅតាមផ្លូវពធัวទៅក៏នៅក្នុងការដែលយើងប្រព្រឹត្តដោយអំណាចនៃ សេរីសួស្តីណាហ្នឹងហើយក្នុងគុណធម៌ដែលពុទ្ធបរិស័ទយើង បានអប់រំចម្រើនទៅដោយសទ្ធាដោយសិលការដែលយើងបានស្ដាប់ប្រធัวមានសទ្ធាជាដៃទទួលយកប្រធัวបណ្ណាហ្នឹងហើយដើម្បីចម្រើនទៅដោយសេរីសួស្តីហ្នឹង ទីបំផុតគឺថាបាន ឈ្នះនៅកិលេសក្នុងចិត្តសន្តានហ្នឹងសេរីសួស្តីដែលព្រះអង្គសម្ដែងនាញត្រៈពុឆង្គៈតបសានាញត្រៈឥន្ទ្រិយសង្វរានាញត្រៈសពនិស្សគាសោថនបាសាមិបានិណੰណាហ្នឹងហើយបានិណន្តិហ្នឹងបញ្ចប់ហ្នឹងគឺព្រះអង្គសម្ដែង ពីសេរីសួស្តីហ្នឹងគ្រាន់តែលើកឲ្យឃើញថា ភរិយាហ្នឹងស្ត្រីហ្នឹងណាមកជាសេរីសួស្តីហ្នឹងដែលអាចជួយឲ្យយើងឈ្នះសត្រូវឬឈ្នះក្តាមហ្នឹងហ្នឹងឯងដែលប្រុងចាប់យើងបរិភោគហើយហ្នឹងឲ្យយើងមានសេរីសួស្តីហ្នឹងហ្នឹងឯងមិនគឺសត្រីដតីណាគឺពោឆង្គតបសាណាគឺសេចក្តីប្រឹងប្រែងជាយាមជាគ្រឿងដឹកកិលេសជាអង្គនៃធัวត្រាស់ដឹងហ្នឹង ហើយឥន្ទ្រិយសង្វរាការដែលត្រូវប្រព្រឹត្តសង្រួមឥន្ទ្រីហ្នឹងសង្រួមភ្នែកជាជាចំោះអណ្ដាតកាយចិត្តហ្នឹងប្រព្រឹត្តទៅដោយស្មារតីហ្នឹងហើយក៏បរិបត្តិដើម្បីនឹងលះបង់នៅឆន្ទរាគៈក្នុងបញ្ញខណ្ឌហ្នឹងលះបង់នៅលោកហ្នឹងក្នុងដំណើរជីវិតឲ្យតែពុទ្ធបរិស័ទយើងសម្លឹងឃើញទិសដៅ គឺអាចលះទិដ្ឋិតណ្ហាបាន ការលះបង់នៃទិដ្ឋិតណ្ហានឹងមានមែនដោយកិច្ចប្រណិប័តអប់រំរឿយរឿយទៅឃើញការដែលអត់មាន ខ្លួនយើងចាំបាច់ខ្វល់រវល់ជាមួយនឹងអ្វីក្នុងโลกហ្នឹងហ្នឹងគឺជោគជ័យសំខាន់ហើយចឹងតែយើងបានដឹងទីពឹងគឺថាមានពិតប្រកប ត្រង់ដែលយើងមកសិក្សាបាទានខណ្ឌហ្នឹងរលឹកដឹងបរមត្តធัวហ្នឹងនឹងហាមខាត់តណ្ហាវាអត់ចាំបាច់ត្រូវការប្រាថ្នាអីព្រោះអត្តាយើងវាអត់មានឃើញអីក៏ត្រឹមតែឃើញទៅឮអីក៏ត្រឹមតែឮទៅចិត្តគិតអីក៏ត្រឹមតែចិត្តនឹងទៅវាមានចាំបាច់រួស្អីដតីទៀតក្នុងលោកហ្នឹងបើយើងមិនប្រកាន់ចិត្តនឹងការសោយអារម្មណ៍ហ្នឹងអាហ្នឹងឯងយើងឃើញថា ទិសដៅគឺការអស់ទិដ្ឋិនិងតណ្ហាហ្នឹងគឺមានពិតប្រកបអញ្ចឹងអាហ្នឹងហើយបានធ្វើឲ្យយើងអាចលះបង់សពនិស្សគាលះបង់នៅអវ័យវ័យហ្នឹងដែលយើងមានកម្លាំងក្នុងដំណើរប្រតិបត្តិហ្នឹងទៅរកការកំណត់ឧបាទានខណ្ឌហ្នឹងកំណត់ដឹងបញ្ញខណ្ឌហ្នឹងរឿយរឿយកំណត់នាមរូបហ្នឹងដែលយើងឃើញថាការកំណត់ដឹងនៅសេចក្តីទុកហ្នឹងអាហ្នឹងឯងគឺថាមិន បន្ទុះតោះជាមួយសេចក្តីទុកទេគឺថាក៏មិនចាប់យកដែរតែដូចថាយើងចាប់ចំណុចខ្សោយសេចក្តីទុកបានហ្នឹងត្រង់ដែលយើងស្គាល់ទុកហ្នឹងរួចផុតចាកទុកហ្នឹងមិនមែនរត់ចេញពីទុកដោយអវិជ្ជាទេរួចផុតចាកទុកដោយសារកំណត់ដឹងទុកស្គាល់ទុកអញ្ចឹងគឺយើងដឹងថាជីវិតហ្នឹងមិនមែនមានតែសុខទេមានទុកប៉ុន្តែគឺយើង មិនមែនមានកិច្ចនាទីត្រូវកើតទុករីងរៃរ៉ាំរ៉ៃទេគឺត្រូវដឹងថាស្អីជាទុករបស់មិនទៀងជាទុកដែលជាទុកកសាច់ហ្នឹងគឺនាមរូបដើរតួជាទុកហ្នឹងអត់មានអត្តាទេអានេះដែលយើងត្រូវដឹងថាជីវិតហ្នឹងគឺវាមានទុកអញ្ចឹងទុកកសាច់អញ្ចឹងតែយើងមិនចិត្តតែអន្ទះអន្ទែងទៅរੂសេចក្តីសុខអីយ៉ាងម៉េចកំណត់ដឹងទុកទៅវាមានសេចក្តីសុខដោយការកំណត់ដឹងហ្នឹងហើយក៏ដឹងថាលោកហ្នឹង ប្រព្រឹត្តទៅតាមហេតុមិនមែនប្រព្រឹត្តទៅតាមចំណង់អ្នកណា ចង់បានអីចង់បានអីអត់ទេគឺលោកនឹងជាសច្ចធម៌គឺណាគឺជាការពិតដែលអាចញៀនដែលបានដឹងការពិតនឹងគ្រប់អង្គទៅ ជាព្រះអរិយបុគ្គលទៅជាព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធដោយការពិតនៃលោកនឹងអញ្ចឹងដូច្នេះការដែលមានចិត្តរួចផុតពីសេចក្តីទុក្ខសោកក្រៀមក្រោះ ស្វិតសពូនដោយប្រការផ្សេងផ្សេងហ្នឹងទៅជាស្រស់បំប្រងទៅជាតិចដោយអំណាចនៃសតិសម្បជញ្ញៈដែលរក្សាចិត្តជាមលុបរក្សាចិត្តហ្នឹងគឺនៅត្រង់ហ្នឹងនៅត្រង់ដឹងថាជីវិតហ្នឹងមិនមែនមានតែសុខទេអញ្ចឹងគឺសិក្សាកំណត់ដឹងទុក្ខសច្ចដោយមិនបន្ទុះមិនតោះហើយមិនចាប់ប្រកម្មជាអត្តាមួយទៀតមិនចេះតែត្រូវការប្រាថ្នាអីទេព្រោះដឹងថា ក្នុងលោកនឹងមិនមែនណានាចេះតែបានអីតាមប្រាថ្នាទេប៉ុន្តែលោកនឹងជាសច្ចៈប្រព្រឹត្តទៅត្រឹមត្រូវតាមសេចក្តីពិតនឹងដែលយើងបានសេរីសួស្តីនឹងដែលជួយឲ្យយើងបានឈ្នះសត្រូវគឺកិលេសដូចជាដំរីពពរិស័តបានឈ្នះក្តាមនឹងចឹងសូមអនុមោទនា